ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រោយថ្វាយបង្គំចំពោះចំបីនៃបតៃរដ្ឋដោយសេចក្តីគោរពជ្រះថ្លាដល់គពងខ្ពស់លោកសូមក្រាត់ថ្វាយបង្គំចំពោះគុណចាស់ប្រធារានធានគ្រប់ព្រះអង្គដល់សេចក្តីគោរពជ្រះថ្លាសូមញរិនពរលោកស្រីនិងកញ្ញាញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធរកម្ពុជាក្រមពររតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃ 21អឺខែវិច្ឆិកាឆ្នាំ2022អាថ្ងៃនេះយើងបានមកឡាយខ្លីៗអឺក្នុងន័យអរគុណផ្លែម្ដងអរគុណដល់អ្នកឧបត្ថម្ភហើយនឹងដែលមានការ ចាប់អារម្មណ៍ទៅលើ កម្មវិធីផ្សាយរបស់យើងហើយដូច្នេះក៏មានអ្នកដែលគេបានជួយឧបត្ថម្ភកាមេរ៉ាកាមេរ៉ាថ្មីអឺ សុតនីម៉ាក់ស៊ីដនីអសូសូនីសូនីម៉ាក់ថ្មីនេះមានគេឧបត្ថម្ភហើយយើងនឹងឲ្យលោកគុណចាស់តិថេនមេតាអឺរៀបរាប់ខ្លះខ្លះអំពីគុណសម្បត្តិនៃការផ្សព្វផ្សាយអឺហើយដូច្នេះហើយក៏មានអ្នកឧបត្ថម្ភដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយចំណេះចំណេះដឹងផ្សេងៗដល់ ប្រិយមិត្តរបស់យើង ជាពិសេស គឺយុវជនរបស់យើងត្រូវបានត្រូវការចាំបាច់នៅការយល់ដឹង ជាពិសេសគឺពុទ្ធិ ចំណេះដឹងផ្សេងៗហ្នឹងពីកម្មវិធីរបស់យើងហើយដូច្នេះក៏គាត់ចាប់អារម្មណ៍ខ្លាំងអំពីការអឺផ្សព្វផ្សាយរបស់យើងហ្នឹងការចំណាយទៅលើ ការថតរូបការថតកាមេរ៉ាអីផ្សេងៗហ្នឹងគាត់មានការចាប់អារម្មណ៍ដូច្នេះគាត់ ចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍផ្នែកស្មារតីហ្នឹងគាត់ចូលរួមឧបត្ថម្ភកាមេរ៉ាមួយគ្រឿងដូច្នេះខ្ញុំកណាសូមអរគុណគុណគុណចាស់វិយធម្មមេត្តារៀបរាប់ខ្លះខ្លះអំពីគុណសម្បត្តិឬក៏អ្នកឧបត្ថម្ភចូលរួមឧបត្ថម្ភកម្មវិធីរបស់យើងណាសូមមកអរគុណគណៈជំគុណណាមកស្ការបងគ្រូ មកស្ការគុណចាស់ព្រះអង្គជំនពរញាតិញោមទាំងអស់ថ្ងៃនេះមានសេចក្តីរីករាយអបអសាទរចំពោះញោមតមុថតអឺពីម្សិលចឹងគាត់ណាម្សិលមិញណាពីម្សិលតាមពិតពីម្សិលហ្នឹងចង់ បន្លាយពីម្សិលបន្តិចពីម្សិលទៅដាច់ភ្លើងដាច់ភ្លើងខាងពីម្សិលដាច់ភ្លើងរហូតទទួលអាធិបខ្ញុំកណារងចាំរហូតដល់ម៉ោង10កន្លះយប់ទៅក៏នៅតែមិនទាន់ឃើញភ្លើងមកម្ល៉េះខកខានថាថ្ងៃនេះបានចាប់ដើមធ្វើថ្លែងអរគុណចំពោះម៉ាស៊ីនថតបងម៉ាស៊ីនថតញោមទិមបឋនគាត់ជូនគាត់ប្រគេនគេក្នុងបបផែត ផ្សព្វផ្សាយនៅកិច្ចការដែលពាក់ព័ន្ធជាមួយនឹងកម្ពុជាក្រៅអញ្ចឹងណាបាទខ្ញុំគុណាអធិភាពសូមទិសកុសលនឹងទៅបញ្ញកុសលនេះជូនគាត់ក្រុមគ្រួសារគាត់ហើយជាពិសេសញាតិមិត្តរបស់គាត់ទាំងអស់បុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់នឹង បានទទួលនៅអត្ថនញ្ញផលនៃការផ្សព្វផ្សាយនេះ ចូលរួមនៅក្នុងកិច្ចការពុទ្ធសាសនាផង កិច្ចការប្រតិជាផងគឺថាជាចំណែកនៃដោយព្រះអង្គគ្រូមានបន្ទូលចឹង គឺថាចំណែកមួយ នៃការផ្សព្វផ្សាយពុទ្ធិចំណេះដឹងការយល់ឃើញផ្សេងផ្សេងទោះបីផ្នែកសិទ្ធិសេរីភាពក៏ដោយ ពង្រឹងជំហរនៅក្នុង ស្មារតីដើម្បីថែទាំនៅវប្បធម៌អាយធម៌នៃប្រជាសាស្ត្រខ្មែរក្រមយើងទាំងមូលទាំងនៅក្នុងដែនដីមាតុភូមិញាតិញោមកំពុងរស់នៅនឹងយុវជនយើងកំពុងរស់នៅនឹងប្រសង់កំពុងតែគង់ស្នាក់នៅ ហើយនឹងនៅឯប្រទេស នៅឯនាយសមុទ្រគ្រប់ទីកន្លែងអញ្ចឹងដើម្បីជាបុព្វហេតុទាំងអស់ គាត់ឃើញអំពីគុណប្រយោជន៍នៃការផ្សព្វផ្សាយរបស់គុណចាស់ពោសវឿងដោយការខិតខំប្រឹងប្រែងផ្នែកបច្ចេកវិទ្យាខំប្រឹងឆ្កាស់ឆ្កៀលរក នៅវាគ្មិនល្អល្អនៅក្នុងវេទិការបស់ព្រះអង្គខ្ញុំគូណាក៏មកចាប់ចូលរួម ជាមួយនឹងកម្មវិធីដែល មានសារៈសំខាន់សម្រាប់ ប្រជាសាស្ត្រខ្មែរក្រមហើយនឹងប្រសង់យុវជនយើងនិយាយរួមម្យ៉ាងទៀតថាតាមអីប្រជាសាស្ត្រខ្មែរទាំងមូលប៉ុន្តែទិសដៅធំបំផុតដែលនៃការផ្សព្វផ្សាយនេះគឺថាយើងសំដៅទៅដល់ការជួយអប់រំបពពព័ន្ធនៅស្មារតីទាំងឡាយព័ត៌មានផ្សេងផ្សេងដែលពាក់ព័ន្ធទៅដល់វិធីសាស្ត្រនៅក្នុងការពិនិត្យ ពិច័យឡើងវិញនៅអកប្បកិរិយារបស់អញ្ញាធិវៀតណាមដែលប្រព្រឹត្តមកលើជាប្រដ្ឋខ្មែរក្រមសពថ្ងៃយើងចង់បាននៅសិទ្ធិសេរីភាពហើយគាត់ឃើញនៅអំពើនោះគាត់ក៏ចង់បានចូលរួមនៅក្នុងបុណ្យកុសលទាំងអស់នេះគឺជាចំណែកមួយដែលសូមអបអរសាទរហើយបុញ្ញកុសលនេះទិសជូននៅបបការីជនរបស់គាត់ទាំងអស់ ឲ្យបានទទួលនៅអធម្មញ្ញផលដែលកើតឡើងអំពីអំពើជាកុសលដោយឆន្ទៈស្មោះត្រង់របស់វាគ្មិនទាំងអស់ទាំងបងគ្រូដែលស្ម័គ្រលះបង់នៅពេលវេលាហើយឆ្លាញ់ចំពោះ ប្រសាសនាផងឆ្លាញ់ចំពោះមេត្តាភូមិជាទីស្នេហារបស់យើងរាល់គ្នានឹងផងខ្ញុំកណាសូមចូលរួមប៉ុណ្ណេះ ហើយចាប់អារម្មណ៍មែនតែនញាតិញោមឃើញហើយអត្ថប្រយោជន៍ណាជាអត្ថប្រយោជន៍យើងបានសាកល្បងដើម្បីនឹងធ្វើថតជាហ្វៀមខ្លះធ្វើជាឆ្នៃជាវីដេអូផ្សេងផ្សេងហ្នឹងដោយគឺថាល្អម្យ៉ាងត្រង់ថា យើង ទៅទីឆ្ងាយដោយមិនបាច់មានអគិសនីហើយគឺថា កម្រិតគុណភាពរូបភាពអីហ្នឹងគឺថាច្បាស់ល្អជាងម៉ាស៊ីនថតគុណណាខ្ញុំកណាសង្ឃឹមថាព្រះអង្គគ្រូនឹងទទួលបានផលប្រយោជន៍អំពីម៉ាស៊ីននេះកាមេរ៉ាណាកាមេរ៉ានេះគឺថាម៉ាស៊ីនហ្នឹងជាវិលជាវីដេអូផងជាស្អីស្អីផ្សេងផ្សេងផងគឺថាបានណាអឺព្រះអង្គបានសាលបងមួយថ្ងៃថ្ងៃនេះទាំងអឺ រួមទាំងកិច្ចការផ្សេងផ្សេងហើយបានស្រាវជ្រាវឃើញចំណុចល្អរបស់ម៉ាស៊ីនទីមួយចំនួនបាទចឹងតាមពិតថ្ងៃនេះត្រូវឡាយ អំពីម៉ាស៊ីនហ្នឹងសាកល្បងប៉ុន្តែចង់ដើម្បីបង្ហាញរូបភាពជូនញាតិញោមខ្ញុំកណាមានតែប៉ុណ្ណឹងដើម្បីជាថាដោយសារអាស្រ័យថាការងារនេះ គួរកប់អីតែធ្វើពីម្សិលប៉ុន្តែដូចជំរាបជូនទូលព្រះអង្គគ្រប់ព្រះអង្គចឹងថា មានឧបសគ្គដោយសារខ្យល់ខ្លាំងទៅដាច់ចរន្តអគ្គិសនីណានេះជាលើកទី1ដែលថាបានដាច់ភ្លើងរយៈពេលប្រហែលជា10ម៉ោងជាងបងគ្រូណាជាងបងគ្រូណាអញ្ចឹងឥឡូវបានរៀបរយវិញហើយអញ្ចឹងបានធ្វើឡាយជូនញាតិញោមហើយផ្ញើជូនញោមទិនបន្ថននៅសេចក្តីអបអរសាទរសូមអនុមោទនាជាមួយនឹងកុសលរបស់ញោមពីម្សិលមិញបានប្រទានពរខ្លះហើយ តែឥឡូវជាសាធារណៈដើម្បីជូនញាតិញោមទាំងអស់បានជ្រាបហើយត្រេកអរជាមួយនឹងកិច្ចការកុសលរបស់គាត់អឺញាតិញោមរតីទៀតមានសេចក្តីប្រាថ្នានៅលើជំនួយឧបត្ថម្ភផ្សេងៗពីព្រោះមែនតើយើងធ្វើការងារនឹងច្រើននៅការងារខ្លះអាចជំរាបជូនបាន ការងារខ្លះមិនអាចជំរាបជូនបានព្រោះពាក់ព័ន្ធទៅដល់សុខភាពណាអញ្ចឹងណាសុខភាពរបស់អឺ សារលហិតរបស់យើងពជាសាស្ត្ររបស់យើងដែលគាត់ត្រូវពេញភារកិច្ចដើម្បីបំផែតសត្រីភាពជំណាខ្ញុំគណាអាភិបបានជំរាបជូនប៉ុណ្ណេះទូលប្រកេនប៉ុណ្ណេះសូមរីករាយហើយសង្ឃឹមជានិច្ចនៅក្នុងថ្ងៃអនាគតមានញាតិញោមយើងដតីទៀតគាត់នឹងមើលឃើញនៅសេចក្តីខំប្រឹងប្រែងរបស់ព្រះអង្គគ្រូ និងវាគ្មិនដតីទៀតដែលបានចូលរួមនឹងស្ម័គ្រស្មាគមគ្នានៅក្នុងបបផែតមួយយើងជួយឲ្យប្រជាសាស្ត្រខ្មែរក្រមនឹងមាន សិទ្ធិសេរីភាពបានកាន់នៅក្នុង កម្រិតណាមួយដែលលឿនរហ័សគឺជាបនសំណាងរបស់យើងគណៈអឺណាមិនតន់ចង់ណាចង់សុំជួយពយល់ថែមទៀតដល់អត្ថប្រយោជន៍នៃការប្រើប្រាស់នៅកាមេរ៉ាហ្នឹង ពីព្រោះថាខេមរ៉ាមានអតិពលយើងគាត់ចាស់សារនិយាយឡើងនិយាយឡើងក្នុងវេទិការបស់យើងសារនិយាយថាពួកអាអញ្ញាធរយួនខ្លាចគ្មានអីក្រៅពីខ្លាចខេមរ៉ាតើខេមរ៉ាបាន ផលផ្ដល់អត្ថប្រយោជន៍ប្រមាណជាជាចម្បងអ្វីខ្លះដែលអាចគុណអាចអាចលើកឡើងអាចជាជាត្រួសត្រួសគោលគោលតែណាជាផលប្រយោជន៍ ទី1យើងបើចេះខ្ញុំកណាសង្កេតឃើញប្រជាពលរដ្ឋប្រជាប្រទេសណាហើយដោយឡែកយើងបានភពផ្សព្វរួមប្រស្រ័យជាមួយនឹងប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលីដែលភាគច្រើនគាត់អញ្ជើញមកពីខាងអឺរ៉ុបណាជាជនជាតិនៃប្រជាប្រទេសគាត់ឲ្យតម្លៃនៅលើ វិស័យរូបថតហ្នឹងជាសំខាន់ព្រោះអាហ្នឹងมันអាចត្រឡប់ថយទៅក្រោយបានអ្វីអ្វីយើងអាចអឺ ទិញបានប៉ុន្តែពេលវេលារបស់មួយចំនួនមិនមែនតែពេលវេលាទេគឺថាយើងមិនអាចទិញបានមិនអាចទិញថយត្រឡប់មកវិញបានឡើយហើយអនុស្សាវរីយ៍នៃរូបភាពទាំងអស់ដែលថតរូបជាយើងអញ្ចឹងមែនប៉ុន្តែ20 30ឆ្នាំមុខទៀតជួនកាលមនុស្សនឹងបាត់ទៅហើយមែនស្លាប់ទៅហើយមែនប៉ុន្តែមានរូបថតនៅញញឹមប្រំប្រៃអញ្ចឹង គឺជាហើយគុណភាពនៃម៉ាស៊ីនថត ដែលបង្ហាញអំពីរូបសំណាកមួយដែលជាស្នាមនៅហៅថាសញ្ញា ធម្មសញ្ញាមួយ ដើម្បីទុកឲ្យ ជាការចងចាំក្នុងគុណបំណាច់នៅក្នុងអនុស្សាវរីយ៍នៃការតស៊ូឲ្យផ្សេងផ្សេងអីហ្នឹងក៏ឲ្យមួយវិញទៀតអឺជាទស្សនវិស័យយើងធ្វើការងារអ្វីដែលអាចតកតងជាផោះតាង សំខាន់បំផុតបច្ចុប្បន្នហ្នឹង ម៉ាស៊ីនថតជាជំនួយការផ្នែកខាងផោះតាំងនឹងសំខាន់ណាស់បងណាទាំងទូរស័ព្ទបានបានបានឥឡូវនេះទូរស័ព្ទទាំងអស់ទំនើបទំនើបនឹងគេតែងបំពាក់នៅម៉ាស៊ីនថតនៅក្នុងនោះដែលមានកែវហើយនឹង DPI គេថាចំណុច dot របស់វានឹងកាន់តែច្បាស់ឡើងច្បាស់ឡើងដើម្បីចាត់ទាញយកនៅសកម្មភាពផ្សេងផ្សេងដែលអាចធ្វើជាផុសតាមនៅក្នុងថ្ងៃអនាគត ប្រព័ន្ធរូបភាព គឺថាក្នុងវិស័យអ្វីក៏ដោយដែលបង្ហាញនៅក្នុង mass media ហៅថាប្រព័ន្ធផ្សព្វផ្សាយវាមានខ្ញុំគណានិយាយជាភាសាអង់គ្លេសហៅថា indoor outdoor ហើយនឹង printing ឯនេះលើកលែងតែ printing មួយចេញតែ printing ខ្លះក៏ត្រូវការរូបភាពដែលតាក់ទាញ indoor ត្រូវការរូបភាព ជារបៀប movie កាមេរ៉ាហ្នឹងអាចធ្វើ movie បាន outdoor ត្រូវការរូបភាពជាអក្សរសាស្ត្រប៉ាណូហើយនឹងរូបលេខជាមួយនឹងថាគឺថារូបភាពនឹងទីណាក៏ត្រូវការជានិច្ចមួយវិញទៀតអឺនៅក្នុងរូបភាព នេះ គឺថាយើងចាប់បានហើយគឺថាជារបស់មួយដែលវាអត់ចេះចាស់ចាអញ្ចឹងណាវានៅក្មេងតែកណាថតរូបឥឡូវទីហោះថតរូបអង្គគ្រូនៅក្មេងអញ្ចឹង 20ឆ្នាំទៅមុខទៀតហ្នឹងរូបហ្នឹងវានៅឃើញក្មេងដដែលអញ្ចឹងណាមនុស្សនឹងចាស់បានមាននៅក្នុងកំណាបមួយដែលគេនិយាយថាលោកតាចាស់ម្នាក់គាត់អង្គុយមើលរូបថតគាត់ថាយេណាឯងហើយនឹងខ្ញុំហ្នឹងមនុស្សតែមួយប៉ុន្តែឯងនៅក្មេងហើយខ្ញុំចាស់អញ្ចឹងណាគឺថាជាកំណាបមួយដែលបង្ហាញអំពីសិល្បៈនិយាយអំពីតម្លៃនៃរូបថតបាទហើយយើងមកទីនេះ ជួនកាលភ្លើងចេះផ្ទះអីខ្ញុំកូនណាឃើញគេសង្វាតរូបថតហ្នឹងហ្មងវល់របស់ហ្នឹងมันអាចរកបានស្អីផ្សេងផ្សេងទៀតគាត់អាចនេះបានប៉ុន្តែរូបថតគេយកជារឿងសំខាន់មួយនៅក្នុងសេចក្តីអន្តរាយផ្សេងផ្សេងមានអន្តរាយដោយភ្លើងឆេះនេះជាដើមខ្ញុំកណាឃើញគេផ្ដល់អឺសារៈសំខាន់នៅក្នុងការសង្គ្រោះរូបថតទាំងឡាយរបស់ពួកគាត់ណាបាននៅក្នុងម៉ាស៊ីនសិប ទីធំធំដែលគាត់មានជំនាញផ្នែកខាងឆ្នៃប្រឌិតរូបថតហ្នឹងគេកាន់តែបង្កើតនៅ វិធីផ្សេងផ្សេងដើម្បី ឆ្នៃរូបហ្នឹងឲ្យកាន់តែច្បាស់ឡើងច្បាស់ឡើងហើយមានសុភ័ណនៅក្នុងនោះពីព្រោះជាតតទាញផងជាជាចំណុចមួយដែលធ្វើឲ្យមនុស្សយើងហ្នឹងហ៊ានចំណាយប្រកាសទៅលើហ្នឹងយើងនិយាយទៅហាក់ដូចជាប្រជះជាមួយនឹងពុទ្ធសាសនាប៉ុន្តែ ជាតំណាងឥឡូវឧទាហរណ៍យើង យកទៅប្រើប្រាស់នៅក្នុង វិស័យប្រពុទ្ធសាសនា អាចតាក់ទាញបង្កើតនៅសទ្ធាជ្រះថ្លារបស់លោកយើងផងយើងអាចថតជាណែប្រពុតបន្ទូលឲ្យផ្សេងផ្សេងប្រពុតបដិមាឲ្យបានជារូបភាពល្អទេសភាពល្អដើម្បីបង្កើតនៅសទ្ធាជ្រះថ្លារបស់ជាពុទ្ធបរិស័ទនិយាយរឿងគឺថា នៅលើភាពវៃឆ្លាតនៅក្នុងការប្រើប្រាស់គាត់ណាណាក្នុងការប្រើប្រាស់នឹងផលប្រយោជន៍ខ្ញុំកណានិយាយខ្លីៗត្រួសត្រាសដោយបែបនេះឯងណាតាមពិតទៅសម័យគេហៅ technology សម័យទំនើបសម័យឥឡូវនេះគឺប្រើរបស់ទំនើបទំនើបរបស់ជា camera ជាដើមនេះគឺនរណាក៏គេចេះប្រើដែរតែគាត់ថាវាត្រូវការពលឺច្បាស់ល្អរូបភាពច្បាស់ល្អ ហើយមានការអប់រំសំខាន់ គឺការអប់រំកាលណាដែលយើង មានវិធីការអប់រំតាមរយៈកាមេរ៉ាហ្នឹងគឺបានផលច្រើនណាស់សម័យឥឡូវគឺតាមហ្នឹងគឺថាគេមិនអាចទៅវត្តបានមែនប៉ុន្តែគេស្ដាប់ធម៌ក្នុងផ្ទះគេស្ដាប់ធម៌ក្នុងតាមទូរស័ព្ទដេកនឹងមុងគេអាចស្ដាប់បានដូចយ៉ាងណាមិញការការផ្សព្វផ្សាយរបស់យើងក្នុងបណ្ដាញសង្គម របស់ទូរទស្សន៍របស់យើងហើយនេះជាពិសេសគឺចំណេះដឹងដែលយើង បានសិក្សាអំពីច្បាប់សិទ្ធិជនជាតិដើមឬក៏ច្បាប់ផ្សេងៗទៀតយើងបានយកមកលាតត្រដាងនៅតាមរយៈកាមេរ៉ាយើងនិយាយកាមេរ៉ានៅទីនេះសោះប៉ុន្តែ គេនៅនោះគេអាចមើលឃើញថាអាហ្នឹងវាបើសម័យឥឡូវហ្នឹងតើបានផលអប់រំនោះគឺសំខាន់យ៉ាងណាដែរទេ អឺខ្ញុំកណាទទួលស្គាល់នៅបច្ចេកវិទ្យាដែលឌីងកាន់តែទំនើបឡើងជាការពិតនោះវាពាក់ព័ន្ធជាមួយនឹងចំណងហើយសេចក្តីស្រេកឃ្លានរបស់ពិភពលោកដែលស្វែងយល់มันมันมันមានការគ្រប់គ្រាន់ណាมันមាន ព្រំដែនណាអត់មានកំណត់มันមានព្រំដែនកំណត់ជាការពិតពួកគាត់ក៏សារភាព គាត់ថាអ្វីដែលរកឃើញបច្ចុប្បន្នហ្នឹងនៅមិនទាន់អស់មិនទាន់បញ្ចប់ត្រឹមអ្វីដែលសម្មាសម្ពុទ្ធមានបន្ទូលពី2500ឆ្នាំជាងនៅឡើយទេ ការរកឃើញរបស់ពួកគាត់ហ្នឹងដោយសារអ្វីដោយសារនៅក្នុងបរមត្តទៅជាហ្នឹងមានភាពទលំទលាយជាងទៅទៀតផ្អែកទៅលើ វិជា3វិជា8ហើយនឹងចន្ទ15ហ្នឹងគាត់ណា គឺថានៅមានវិធីផ្សាយផ្សាយច្រើននេះប្រៀបដូចជាចក្ខុទឹកណាណាចក្ខុទឹកប៉ុន្តែមានលក្ខណៈមួយមិនបាត់បង់ណាណាអាចថែរក្សាគឺថាត្រង់ត្រង់គេបង្កើតរបស់មួយយ៉ាងហៅថា server ហ្នឹងគឺថារបៀបដូចជាធម្មសញ្ញាមួយ memory នៅ ទីតាំងមួយទីនោះជានិច្ចហើយល្អបំផុតគឺថាយើងអាចទាញយកមកប្រើ គ្រប់គ្នាបានណា នេះគឺជាលក្ខណៈសំខាន់របស់បច្ចេកវិទ្យាទំនើបមួយវិញទៀតដូចខ្ញុំកណានិយាយដដែលដដែលគឺថាទទួលពេលដែលយើងអាចបញ្ចូល សម្លេង បានផង យើងអាចទាញយករូបភាពបានផងរូបភាពមិនមែនរូបភាពអឺស្លាប់នឹងថ្កល់ទេអាច បង្កើតទៅជារូបភាពរស់រវើកនៅកាយវិការជាក់ស្ដែងទាំងឡាយដែលពីដើមនៅក្នុងវិស័យជជែក វេកញែកដេញដោលគ្នានៅមានការបដិសេធការការដោះស្រាយនៅរូបភាពដែលនឹងឆ្កល់នឹងទៅជារឿងផ្សេងធ្វើឲ្យអ្នកខុសនឹងអាចរួចខ្លួននោះតែឥឡូវបង្ហាញអំពីសកម្មភាពអត់ចន្លោះប្រហោងអញ្ចឹងណាឃើញលក្ខណៈពិសេសនោះកាន់តែលេចធ្លោច្រើនដល់ច្រើនទៅ មួយវិញទៀតបាទដែលយើងនិយាយអំពីផលប្រយោជន៍ដែលអាចថែរក្សានៅទិន្នន័យអាចទាញយកមកប្រើបច្ចុប្បន្ននេះឃើញវិស័យដែលព្រះសម្មាសម្ពុទ្ធបានមានសេចក្តីប្រាថ្នាចង់ឲ្យប្រជាពលរដ្ឋប្រជាសាសពុទ្ធមាមកជនទាំងអស់បានទទួលបានហ្នឹងឥឡូវកំពុងតែអណ្ដែតនៅលើផ្ទៃអាកាសណានៅលើផ្ទៃសេតឡាច ជាបរដ្ឋទាំងអស់លោក អាចទាញយកមកស្ដាប់បានដូចលោកអគ្គបុត្រសវងលោកមានប្រសាសន៍គាត់គាត់តែងតែមានប្រសាសន៍ថាបណ្ណាល័យអាកាសហ្នឹងគឺជាទំហំមួយដ៏លហលហេវហៅថាភាសាជាភាសាប្រសាសនាហៅថាកាលឬមួយមហាកាលកាលនឹងមាន2គឺកាលកាលមួយហើយនឹងមហាកាលមួយកាលវែងធំហើយនឹងកាលតូច ពួកយើងអត់មានអាកាសទេអាកាសស្មើនឹងកាលខ្ញុំកណាឆែកមើលនៅក្នុងនោះម៉ោងពេលវេលាអីហ្នឹងគឺថានិយាយជាភាសាបាលីហ្នឹងនិយាយតែជាកាលមួយហ្មងជាចន្លោះណាបាទនេះថាអត់មានអាកាសជាលំហភាសាបាលី ថាតកាលមួយទេអាកាសហ្នឹងគឺថាមិននិយាយទៅនិយាយតកាលមួយហ្មងប៉ុន្តែលោក អាចចែកជាកាលហើយនឹងអាកាលអឺ នោះអញ្ចឹងដូច្នេះទំហំនៃរូបភាពដែលអាចមានបច្ចេកវិទ្យាកាន់តែច្បាស់ទៅច្បាស់ទៅនឹងគឺថាជួយនាំទៅដល់ការសិក្សានឹងឲ្យកាន់តែពិសេសឡើងដូចតំណាទូលចឹងថាសទ្ធានឹងកើតឡើងគាត់ហើយអាចបញ្ចាំងឆ្លោះឲ្យពេលដែលមនុស្សផ្ដោតទៅក្នុងនោះគឺថាសេចក្តីយល់ឃើញនឹងវាជ្រះថ្លា ងាយចាក់ធ្លុះហើយឆាប់ជាគុណប្រយោជន៍នោះសម្រាប់យើងប្រើត្រូវណាណាបើប្រើទៅក្នុងផ្លូវមិនស្អាតស្អំក៏ហុចផលទៅតាមនោះដែរទៅតាមបុគ្គលម្នាក់ម្នាក់ប្រើនៅភាកច្រើន យើងមើលឃើញ មាន ផលប្រយោជន៍ល្អច្រើនទៅដល់ការគិតណា ទៅដល់សុធាជ្រះថ្លារបស់មនុស្សណាណាបង្កើតនៅភាពរីករាយច្រើនជាងណា ណាអឺកណ្ដាមិនឡាយច្រើនណាកណ្ដាគាត់ថាមកកន្លះម៉ោងតែយើងបាន20នាទីហើយបាទសុំ10នាទីទៀតដើម្បីបន្ថែមនៃសម្ដីឲ្យគ្រប់គ្រាន់បញ្ជាក់អំពីគោលអំណងអ្នកដែលគេចង់គេចង់ឲ្យយើងជួយឃើញយើង ធ្វើហ្នឹងតែគោលអំណង របស់គាត់គាត់គាត់មាន អំណងចេះទៀតមកអយបល់យើងគេថាយើងជាប្រជាពលរដ្ឋខ្មែរក្រមយើងគួរតែនាំគ្នាថតរូប ចាស់ចាស់ដែលយើងក៏យើងមានរូបថតឲ្យកុំចោលពីព្រោះឯកសារសំខាន់ណាពីព្រោះយើង កាលណាដែលយើងចោលយើងចិត្តតែហែកចោលឬយើងបោះបង់ចោលវត្ថុផោះតាដែលគុណចាបានលើកឡើងនឹងធ្វើឲ្យយើងអន្តរាយបាត់ទៅហើយមួយទៀតយើងគួរតែនាំគ្នាអឺធ្វើកម្មវិធីចែករំលែកដូចជាមហូបឯកសារទាំងឡាយដែលពាក់ព័ន្ធទៅក្នុងសម្លៀកបំពាក់ខ្មែរក្រម ហើយនឹងការរស់នៅរបស់ប្រជាប្រដ្ឋខ្មែរក្រមយើងយ៉ាងណាយើងថតទុកដើម្បីជាឯកសារហើយគាត់នឹងថាជួយធ្វើថែរក្សាអញ្ចឹងទៅគាត់ជួនជាកាមេរ៉ាទៅគុណមានចាស់ហើយគុណចាស់មានឃើញបំណងអ្វីផ្សេងពីហ្នឹងទេខ្ញុំអរគុណណាមែនតើយើងជជែកគ្នាច្រើន ថ្ងៃនោះដល់ទៅ6 7ម៉ោងថាយើងចង់ថតរូបជាងគាត់គាត់ផ្ដល់ជាយោបល់ច្រើនបន្ថន មែនទែនគាត់យល់ជ្រាលជ្រៅនៅក្នុងធម៌មានសទ្ធាជ្រះថ្លានៅក្នុងធម៌មែនទែនហើយផ្ដាល់ជាគំនិតផ្សេងផ្សេងដែលធ្វើខ្ញុំគណចាប់អារម្មណ៍មួយសំខាន់គឺរឿងដែលចាំបាច់យើងគួរធ្វើជាការគិតដែរគាត់រំលឹកអំពីបញ្ហាវប្បធម៌ធ្វើមហោបអាហាររបស់ខ្មែរក្រមខ្មែរក្រមនោះសំខាន់ណាស់ វិជ្ជតសញ្ញាណមួយ ដែលពាក់ព័ន្ធទៅនឹងជីវភាពប្រចាំថ្ងៃបន្លែបង្ការបែបណាជារបស់ខ្មែរក្រោមអឺមហូបបែបណាការណារបៀបរបបធ្វើមហូបដែល មានលក្ខណៈពិសេស របស់ខ្មែរក្រោមដាច់ដោយឡែកនោះមានប្រមាណប្រមាណបែបប្រមាណមុខយើងគួរគាត់បីសិក្សារឿងហ្នឹងហើយខ្ញុំកណា ញាប់អើលដែរគាត់ផ្ដល់ជាគំនិតដែលយើងជួនកាលយើងគិតដែរប៉ុន្តែយើងគិតវាអត់ទាន់ដល់ល្អិតហើយម៉ត់ចត់ហើយពិសេសអញ្ចឹងមួយវិញទៀតចំណុចដែលគាត់មានប្រសាសន៍ល្អគឺថារូបថតអតីតកាលពីអតីតកាលយើងមានរូបភាពជាច្រើនដែលញាតញោមទាំងអស់មាននៅក្នុងផ្ទះណា គួរកប់3ផ្ដល់មកជាដូចថាឥឡូវវាងាយស្រួលយើងថតប្រើដូចកាមេរ៉ាអញ្ចឹងនេះជារបៀបមួយដែលគេថតចម្លងណាថតចម្លងមកហើយ បង្ហោះចែកជូនទៅ យើងខ្ញុំគុណាហើយនឹងព្រះអង្គគ្រូក៏បានទទួលនៅចំណងចំណូលចិត្តហើយយោបល់របស់គាត់អញ្ចឹង យើងគិតឃើញទៅដល់រឿងរ៉ាវផ្សេងផ្សេងទៀតដែលគួរគប្បីធ្វើជាមួយនឹងគំនិតហ្នឹងគឺថាពង្រីកបង្កើតបន្ថែមឥឡូវយើងមានបញ្ហាមួយដែលខ្ញុំគូណាទូលព្រះអង្គគ្រូហើយព្រះអង្គគ្រូក៏អឺភ្ញាក់ផ្អើលចូលចិត្តក្នុងក្នុងកិច្ចការហ្នឹងព្រះអង្គគ្រូក៏បានគិតកន្លងមកដែរយើងមានចំណុចមួយដែលយុវជនយើង បច្ចុប្បន្នអត់ដឹងឥឡូវនិយាយរួមតែអ្នកណាដែល ក្នុងបាក់ពីម្សិល ខ្ញុំកណាបានពីម្សិលថ្ងៃពេលទូលអង្គគ្រូ ពីរឿងអ្នកដែលកើតនៅក្នុងឆ្នាំ1980បន្តសប្ថ្ងៃឬ185អញ្ចឹងគាត់ណា80ថាឡ80ចាស់រដ្ឋវៀតណាមគុំនេះមកគ្រប់គ្រងនៅបានទទួលជ័យជំនះនៅឯទឹកដីហ្នឹង75 75មកដល់ឆ្នាំ80អ្នកណាដែលប្រសូតនៅក្នុងឆ្នាំ1980មិនដឹងរឿងទេពីមុនរហូតទៅដល់មានយុវជនយើងមួយចំនួនទាំងសងតែអីហ្នឹងយល់ច្រឡំថាពីមុនមកយើងប្រហែលគ្មានអីទេប៉ុន្តែជីវភាពរបស់ខ្មែរក្រមពីមុនសម័យ75ប្រសើរជាងបច្ចុប្បន្នឆ្ងាយណាស់អញ្ចឹងណាសិទ្ធិសេរីភាពរបស់យើងនៅគេហៅថាឯករាជ្យភាពរបស់ខ្មែរក្រម មានលក្ខណៈសមរម្យច្រើនជាងនេះបើយើងមិនសរសើរទេយើងមិនចង់នៅក្រោមឯករាជ្យភាពដែលមិនពេញលេញចឹងទេយើងអត់ទេប៉ុន្តែសូមកុំអោយច្រឡំព្រោះហេតុនោះហើយបានយើង មានបំណងចង់ធ្វើចង់ធ្វើនៅពេលវេលាមួយដែលយុវជនយើងជាការពិតគឺជាការផ្លៀងផ្លាត់របស់ចាស់ទុំផ្នែកក្រមដែលមិនបានសរសេរទុកអំពីប្រវត្តិដើមមុនសម័យ75ហ្នឹង ឬមួយសម័យឆ្នាំ8មុនឆ្នាំ80ចោះយើងត្រូវរៀបរាប់គួរកប់3ធ្វើជាឯកសារមួយចងក្រងឲ្យយុវជនខ្មែរក្រោមដែលកើតពីក្រោយឆ្នាំ80មកហ្នឹងឲ្យគាត់បានដឹងតើប្រវត្តិទាំងឡាយរបស់យើងហ្នឹងពីមុនហ្នឹងជាមួយនឹងរដ្ឋវៀតណាមសេរីហ្នឹងយើងលក្ខណៈវាម៉េចលើការអនុវត្តនៅប្រពៃណីវប្បធម៌ទំនៀមទម្លាប់ផ្សេងៗហើយនឹងព្រះពុទ្ធសាសនា តើមានការកត់ប្រសើរជាងឥឡូវនេះឬមួយអន់ថយជាងឥឡូវនេះនេះរបៀបហ្នឹងដើម្បីឲ្យយុវជនយើងបានយល់ឥឡូវយើងយល់ដឹងថា ជាគំនិតមួយដែលផ្ដើមឡើងធ្វើកកាយឲ្យយើងកើតជាវិធីផ្សេងផ្សេងហើយសូមអរគុណលោកបន្ទាន់ក៏ចំណាយពេលវេលាហ្នឹងយើងជជែកគ្នាពីម្សិលមិញហ្នឹងគឺថា ប្រកបទៅដោយបៃតិរិទ្ធរាយនឹងគ្រប់គ្រប់គ្នាបាទអ្នកហ្នឹង ទាំងបងប្អូនយើងមួយចំនួនហ្នឹងគឺថាឆ្ងាញ់ពេកឆ្អែតបាយប្រាប់ណាមានអញ្ចឹងបងប្អូនយើងសบายចិត្តអឺការផ្ដល់យោបល់ឲ្យធម្មសាកឆាគ្នារបៀបនេះគឺជាប្រការរីកចម្រើនណានាំនៅភាពរីកចម្រើនច្រើនធ្វើយើងយល់ដឹងហើយបណ្ដោះនៅគំនិតផ្សេងៗទៀតណាគឺយើងយើងអាច នឹកឃើញទៅដល់រឿងរ៉ាវផ្សេងផ្សេងដែលគួរកប់បីធ្វើដើម្បីជាទីតាំងនៃជំហរសិទ្ធិសេរីភាពអធិបតេយ្យភាព និងឯករាជ្យភាពផ្នែកឲ្យសមជាជនជាតិដើមពេញលេញជាកូនចៅអំបូរអ្នកកាន់កាប់ទី1នៃទឹកដីនោះណាអញ្ចឹងប៉ុន្តែយើងអត់ត្រូវការបំបែកទៅណា ទេបង្កើតជាអ្វីទេយើងយើងចង់បានតែសិទ្ធិសេរីភាពក្នុងនាមជាមនុស្សជាតិ ក្នុងនាមជាជនជាតិដើមសំរុំចាស់ឲ្យយល់ដឹងចឹងហើយកុំឲ្យមាន មិឆាតធិយល់ច្រឡំថាគំនិតរបស់យើងដោយផ្សេងអឺជាការអបអរថាជួយណែនាំអ្នកខ្លះណែនាំមិនឲ្យខ្ញុំកូនណានឹងខំប្រឹងអីខ្លាំងពេកទទួលអមរេច្រើនអមរេច្រើនអីដេកសុកស្រួលនៅក្នុងវ័យចាស់របស់ខ្លួនទៅប៉ុណ្ណេះ ការងាររបស់មនុស្សមនុស្សម្នាក់ម្នាក់មានចំណងចំណូលចិត្តខុសៗគ្នាអ្នកខ្លះគេអាចសប្បាយចិត្តជាមួយនឹងការ enjoy សប្បាយរីករាយជាមួយនឹងវ័យចាស់គេគេមានទ្រព្យសម្បត្តិគេដើរលេងសប្បាយប៉ុន្តែ ខ្ញុំប្រគល់ណាសប្បាយជាមួយនឹងការផ្ដាល់នៅគំនិតផ្សេងផ្សេងសប្បាយនឹងជាមួយការជជែកដើម្បីបង្កើតការយល់ដឹងអប់រំបន្ត នេះជាចំណងចំណូលចិត្តរបស់មនុស្សម្នាក់ម្នាក់ហើយយើងគិតឃើញថា ប្រយោជន៍ដែលកើតចេញពីនងសម្រាប់ទុកទៅអនាគតជាតិគឺមាន ទំហំមហិមាជាចំណែកមួយនៃការសន្សំបុណ្យយើងរស់នៅក្នុងបុណ្យមិនមែននាំឲ្យបុគ្គល ប្រឆាំងគ្នាមិនមែននាំឲ្យមនុស្សដើម្បីនឹងកាប់សម្ដាប់គ្នាឡើយតែប៉ុតទៅយើងដូចជាគុណចាស់អញ្ចឹងវាមាននៅសល់ជីវិតចុងក្រោយហ្នឹងយើងដូចគុណចាស់ថាប្រើអស់លទ្ធភាពណាបាទន័យថាយើងមានអឺ និស័យជួយចិត្តខាងចឹងជួយចិត្តខាងសរសេរជួយចិត្តខាងកត់ត្រាហើយនឹងជជែកចឹងទៅដើម្បីចែកចែកចែកចាយនៅ ចំណេះដឹងណាតែពិតយើងប្រើចឹងវាឲ្យអស់លទ្ធភាពព្រោះបន្តិចតិចយើងយើងបោះបង់ចោលតែទេដែរណានិយាយភាសាមួយថាកំ plai ក៏ដូចមែនតិចទៀតដុតចោលដដែលព្រោះព្រោះយើងដឹងថាអូស្រាប់ទៅវាគួរកប់បីពូជាហើយតែបើតែយើងមិនផ្សព្វផ្សាយថាឥឡូវខំប្រឹងរៀន ច្រើនឆ្នាំដែរគុណណាណារៀនទៅយើងជាអភ័ព្វបុគ្គលអភ័ព្វបុគ្គលមិនយើងកើតចំពេលដែលស្រុកសង្គ្រាមរៀនតន់ចប់ស្រួលបួលស្រុកសង្គ្រាមស្រុកសង្គ្រាមភៀសខ្លួនទៅមកកន្លែងរៀនបន្តិចភៀសខ្លួនទៅមកកន្លែងរៀនបន្តិចរៀនតាមតំណាក់ហើយចំណេះវិជ្ជាវាវាច្បោកច្បល់គ្នាពេញលេពេញតាពះអញ្ចឹងទៅវាមិនដឹងជាយ៉ាងណាយ៉ាងណីប៉ុន្តែជាប្រភពវាសនាមួយ បច្ចុប្បន្នបានយើងដឹងថាអូ យើងបានឆ្លងកាត់នៅ គ្រប់ដំណាក់កាលនៃការតស៊ូបានយើងដឹងរឿងច្រើនហើយថាសម្បូរនេះសម្បូរនោះយកមកនិយាយមែនទេមិននិយាយដោយលឺគេថាឬគេអីទៅគឺថាចូលរួមនៅក្នុងការងារហ្នឹងរួមប្រស្រ័យជាមួយព្រឹទ្ធាចារ្យចាស់ទុំជារៀមច្បងទាំងឡាយហើយគាត់បានផ្ដល់មកឥឡូវខ្ញុំប្រគុណណា65ជាងណាណា តើការប្រឡូករយៈពេល40ឆ្នាំពី75មកទល់ឥឡូវតើពេលវេលានោះច្រើនណាគាត់45 40ជាងឆ្នាំណាបាទហើយតនកាលនៃការតស៊ូអឺកាលនោះយើងមានវ័យប្រហែលជា7ដល់18ដល់10កាលឆ្នាំ75មុននោះយើង បានរួមប្រស្រ័យបានយើងដឹងថា ពេលដែលមុន75ហ្នឹងយើងមាន ស្ថានភាពយ៉ាងម៉េច ស្ថានភាពល្អប្រសើរជាងនេះយើងហ៊ានអះអាងអញ្ចឹងមកយើងនៅក្នុងឱកាសនោះអញ្ចឹងណាបានមានយុវជនយើងមួយចំនួនដែលគាត់មិនយល់គាត់មិនដឹងយើងគួរគាត់បីប្រាប់ហើយជាអំណោយផលដែលព្រះអង្គគ្រូបានមាន channel មាន page ចឹងវាជារឿងមួយជាក់ស្ដែងដែលខ្ញុំប្រគុណណា មានឱកាសចូលរួមជាមួយចែកចម្លែកគ្នាព្រះអង្គ សមត្ថភាពផ្នែកបច្ចេកវិទ្យាហើយនឹងតំណែងរវាងពិនយើងគ្រាន់តែបញ្ចេញនៅអ្វីដែលជាផោះតាងដែលយើងបានដឹងមកបទពិសោធន៍ទាំងឡាយប៉ុណ្ណឹងហ្នឹងនេះហើយគឺជាការចូលចំណែកមួយសម្រាប់ជួយប្រជាសាសយើងឲ្យ មានផោះតាង គ្រប់គ្រាន់ណាអញ្ចឹងតែណាថាឥឡូវយើងបង្កើតជាដើមឈើមួយតើយើងជួយគ្នាតំបន់ហ្នឹងតំបន់ កសិផល ម្ដុំហ្នឹងអ្នកណាជំនាញខាងណាយើងជួយចុះផ្ដើមគ្នាទៅតំបន់យើងនឹងវាទៅជាពណ៌បៃតងវាល្អហើយភោគផលទទួលពីនឹងយើងចែកគ្នាគ្រប់គ្នាទទួលផលក្នុងនាមជាប្រជាសាសន៍មួយតែមួយចែកលេខគ្នារបៀបនឹងយើងចូលរួមធ្វើជាមួយ គ្នារបៀបណាអ្នកណាមានបច្ចេកវិទ្យាដោយព្រះអង្គគ្រូបច្ចេកវិទ្យាអញ្ចឹងខ្ញុំក៏ណាមានបទពិសោធន៍ចេះយើងចូលរួមគ្នាយើងបង្កើតទៅជារឿងមួយដែល មានផលប្រយោជន៍ច្រើនទៅដល់ប្រជាប្រដ្ឋណាណាហើយហើយគួរគាត់បីធ្វើណាស់របៀបនេះណាណាណាដោយព្រះអង្គគ្រូខ្លះលោកជំនាញខាងធម៌ដោយលោកគឹមគូគាត់ជំនាញខាងធម៌ប្អូនតាំងក៏ចូលរួមផ្នែកខាងឯកទេសផ្សេងផ្សេងដែលគាត់ធ្លាប់រៀនសូត្រមកណាចឹងឲ្យព្រះអង្គគ្រូដតីទៀតញាតិញោមដតីទៀតដែលប្រកែខាងវប្បធម៌លោកវិចិត្រហ្នឹងហើយខាងសិល្បៈចឹងទៅណាសិល្បៈមួយទៀតអឺ សម័យនេះវាវាល្អតើថាយើងនិយាយនេះសោះប៉ុន្តែវាលឺដល់ដល់កម្ពុជាក្រមបើយើងយើងបើបើន័យថាយើងយើងមិនអាចទៅដល់ផ្ទាល់បានទេព្រោះយើងវាអាចជាមនុស្សដែលគេគេគេគេចាប់ចាប់យើងបានណាដូច្នេះយើងបានបាននិយាយពីក្រៅទៅហើយគេអ្នកនៅក្នុងខំផឹងស្ដាប់ទៅចែករំលែកចែកគ្នាដើម្បីជាការរួមគ្នាទៅ ធ្វើឲ្យសង្គមយើងរីកចម្រើនបាទន័យការងារធ្វើនេះមែនតែនខ្ញុំគូណា ធ្វើជាចំណាប់អារម្មណ៍មួយ ប្រសិនប្រសិនបើគេគិតថា channel ព្រះអង្គគ្រូជា channel คล้ายคล้ายធ្វើតែរឿងផ្ដេសផ្ដាសគ្មានគុណសម្បត្តិទេបាទព្រោះការងាររបស់មនុស្សម្នាក់ម្នាក់តម្លៃរបស់មនុស្សម្នាក់ម្នាក់ ពេលដែលទទួលបានការចាប់អារម្មណ៍ទទួលការយកចិត្តទុកដាក់ ពីរដ្ឋាភិបាលគេប្រឆាំងយើងគេទៀមទាគេតាមដានគេចាក់ចុចយើងបានន័យថាយើងកំពុងតែមានអធិពលទៅដល់សង្គមប្រជាសាស្ត្រយើងពីព្រោះការងារពិតខ្ញុំកណាតែងទទួលព្រះអង្គគ្រូ ការងារដែលធ្វើពិត យើងធ្វើពិតអត់មានអ្វីមកជំនួសការពិតទេ នៅ លើโลกនេះព្រះសម្មាសម្ពុទ្ធមានទូលចឹងវាមានតែការពិតយកទៅជំនួសការមិនពិតចុះគេមិនអាចយកការខ្លែងបន្លំផ្សេងផ្សេងមកបំបត្តិនៅ ការងារពិតដែលយើងកំពុងតែធ្វើនោះទេការងារទាំងឡាយណា ដែលអ្នកណាមួយធ្វើសំដៅទៅលើភាពពិតប្រកបសច្ចភាពហៅថាអរិយសច្ចនោះភាពត្រឹមត្រូវ អ្វីដែលពាក់ព័ន្ធទៅដល់របស់ពិតការងារពិតសម្ដីពិតវិជាពិតការការងារគិតគូរអីនឹងពិតត្រឹមត្រូវ បំណងពិតប្រកបអត់ដែលបរាជ័យទេគ្រាន់តែទិសដៅដែលទៅដល់នឹងយូរហើយនឹងឆាប់អាស្រ័យឧបសគ្គដែលយើងជួបតែប៉ុណ្ណឹងអាស្រ័យលើបញ្ញារបស់យើងយើងអាចកាត់ឆ្លងបាននៅឧបសគ្គបានកម្រិតណា លបឿននៃការទប់ទល់ជាមួយឧបសគ្គនឹងបានកម្រិតណា គឺជោគជ័យយើងទទួលបានអញ្ចឹងពេលវេលានៃជោគជ័យនឹងឱកាសនឹងផ្ដល់មកឲ្យយើងដល់កម្រិតនោះឯងតែប៉ុណ្្នឹងទេតែអាស្រ័យនៅលើបញ្ញានៅក្នុងការអនុវត្តការច្នៃណា ប្រព្រឹត្តរបស់យើងនឹងយើងអាចពុះពៀឧបសគ្គនឹងបានដោយវិធីសាស្ត្របែបណាណាគឺថា លបឿនលឿនហើយនឹងនឹងយឺតវានៅលើក្នុងឯងណាអញ្ចឹងហើយមួយទៀតយើងបង្រៀនមនុស្សយើងបង្រៀនតាមផ្ទះបានម្នាក់ពីរនាក់តែដល់ពេលយើងបង្រៀនតាមអនឡាញបានរាប់ពាន់នាក់គណាហើយពេលវេលាអត់មានកំណត់ណាមានពេលណាក៏ស្ដាប់បានណាអាចទទួលបានព័ត៌មានចង់មើលចំណុចណាមួយคลิปព្រះអង្គបាន class C ទៅតាមលំដាប់លំដោយ channel ហ្នឹងវាស្រួលណាឆែកមើលចាប់យកមើល មែនទែនខ្ញុំមកគូណាគួរឲ្យកត់សម្គាល់មែនទែនថាគំនិតនៃការងារធ្វើវាផ្អែកទៅលើសេចក្តីព្យាយាមរបស់មនុស្សម្នាក់ម្នាក់ណាវិរិយេនតុខមចេតិសេចក្តីព្យាយាមអាចនឹងកំតិចបងនៅ ទុកសោករបស់យើងហើយគឺថាអាចសម្លាប់បងនៅសេចក្តីទុកកង្វល់របស់យើងបានអាចឆ្លងសង្សារវត្តបងអាចឆ្លងបានសេចក្តីព្យាយាមនៅលើផ្លូវណាក៏ដោយយើងទទួលជោគជ័យ អូខេអរគុណណាស់អឺហ្នឹងហើយមិនឡាយច្រើនឡើយយើងបាន37នាទីអញ្ចឹងយើងអរគុណណាស់មិនពីព្រោះយើងអឺអត់មានព្រៀងទុកទេដោយសារតែនឹកឃើញថាពិសិលមិញយើងអត់បានឡាយពីព្រោះដាច់ភ្លើងកណាមក10ឆ្នាំដែលបានដាច់ភ្លើងទៅដាច់ភ្លើងលើហើយពងពីខ្យល់ឡើងពេកប៉ុន្តែរឿងមួយល្អណាខ្ញុំកណាគឺថាដាច់ភ្លើងមែនប៉ុន្តែពិសិលមិញនឹងបរិស្ថានហៅថា ឱកាសនឹងអស្ចារ្យមែនទែនយើងជជែកគ្នា ធម្មសាកឆាស្វែងយល់អំពីចំណុចល្អយ៉ាងច្រើនមានហើយមានពីម្សិល6 7ម៉ោងហ្នឹងគឺអស្ចារ្យណាអូខេគឺថាជោគជ័យមួយធំហ្មងពីម្សិលមិញអស្ចារ្យមែនទេណាណាគឺថាបំបែកនៅ នៅឯកតកម្មនៃនៃការឃើញរកឃើញថ្មីថ្មីកំហើញច្រើនពីម្សិលណាណាខ្ញុំកណាបានទទួលការសិក្សាពីយ៉ាងច្រើនពីម្សិលណាសោកស្ដាយមែនទែនបើពីម្សិលបានថតជាសម្លេងទុកក៏ភាពអស្ចារ្យសម្រាប់រឿងច្រើនមែនទែនណាច្រើនមកពីយើងវាបន្ទញញុចពេកយើងមិនបានគិតគូរដល់ហ្នឹងហើយណាអរគុណអឺមានទាំងនេះទៀតតែមានទាំងស្រោមទៀតស្រោមស្រោមស្រោមណាស្រោមវាអញ្ចឹងណា អានេះសម្រាប់ដាក់ឧបករណ៍ហ្នឹងគេដាក់ដាក់ឧបករណ៍ជួយអានេះយើងអាចមានសັບគ្រប់បែបយ៉ាងមានតាំងពីស្អីអីគ្រប់យ៉ាងមានមេរីហើយយើងអាចដាក់ចូលក្នុងនេះបានបាទនឹងនឹងហើយជូនពរញោមបន្ថនយ៉ាងម្ដងទៀតទិសផលនឹងជូនសូមឲ្យទទួលនៅ ផងសូមបានទទួលនៅបទពិសោធន៍បញ្ញាជាពិសេសគឺប្រាជ្ញា ណា ប្រាជ្ញាជ្រះវៃមិនណែដឹងកសាងកាមេរ៉ាឬថាកណ្ណាមណាយកមកដុំទៅដូចផ្ដាល់នៅចាក់ខោណាចាក់ពុទឹកបានយកតែម្ដុំប៉ុណ្ណឹងទៅបានណាកាមទៅយើងមានតាំងពីកាមេរ៉ាមានតាំងខ្សែភ្លើងឆាយអីហ្នឹងទាំងអស់តែស្ពេលទៅអ្នកយកព័ត៌មានប៉ុណ្ណឹងឯងណា អូខេអរគុណផងជូនបនផងណាអរគុណដល់ម្ចាស់ឧបត្ថម្ភហើយអរគុណដល់ប្រិយមិត្តដែលបានចូលទស្សនាហើយថ្ងៃស្អែកយើងនឹងទៅជួបជុំគ្នានៅ Canberra នៅរដ្ឋសភា State State បាទដើម្បីស្អែកនេះទៅថ្ងៃដែលគេប្រកាសនៅសេចក្តីប្រកាសមួយនិយាយអំពីច្បាប់ ប្រឆាំងនឹងអំពើអន្តរសាសនាហើយនឹងប្រឆាំងនឹងអំពើហិង្សានៅក្នុង គ្រួសារហៅថា interfaith domestic and violent family violent ណាអូខេស្អែកព្រះអង្គគ្រូខ្ញុំកណាហើយនឹងញោមភីនីទៅទៅចូលរួមនៅក្នុងវិធីប្រកាសហ្នឹងនៅរដ្ឋសភាបាស្តេតនៅស៊ីដនីស៊ីដនីអរគុណណាស់ ហ្នឹងហើយម៉ោង7យើងធ្វើម្ដងទៀតដំណឹងអីផ្សេងផ្សេងហើយពលាជូនញាតិយើងអាចទៀតសន្ទនាស្អែកទៀតតទៀតយើងពីលទ្ធផលបាទមើលលទ្ធផលព្រោះឯមុនគេថតជាវីដេអូជាវីដេអូអង្គគ្រូខ្ញុំគុណា នៅវត្តរតនារាមហ្នឹងហើយគេយកទៅចាប់ផ្សាយណាជាចំណាយមួយចូលរួមផ្នែកពុទ្ធសាសនាខ្មែរណាចូលរួមនៅក្នុង កម្មវិធីរបស់គេស្អែកនឹងប្រហែលជាជួបនឹងលោកធានរតហើយនឹងតំណាងរាជមួយចំនួនណាគុណណាអូខេអរគុណអញ្ចឹងទៀតសូមអរគុណដល់ប្រិយមិត្តដែលបាន ចូលរួមទស្សនាវគ្គខ្លីៗ40នាទីអញ្ចឹងជួបពរឲ្យប្រិយមិត្តនេះញាតិញោមពុទ្ធបរិស័ទទាំងអស់ជួបទៅនឹងសុខចម្រើនពុទ្ធពរទាំងឡាយ4ប្រការយុវនៈសុខៈពលៈថ្នាយណាបានដូចសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូមចម្រើនពរលា